làm sao rồi mười mình quay thế này sao bị đá mất này ừ. khả năng nhung sốt lia trong cười với trong cười mà sẽ chạy ba ba ba តោះសមាធិអសរីរាសមាធិអសរីរាគឺជាសមាធិដែលមិនទុកកបោតទេលើកលែងលើកលែងតែកបោតអេសិកសមាធិសរីរាសំខាន់សំខាន់ច្រើនជួបប្រទះនៅក្នុងសារពាង្គកាយមានទឹកអំបិលខាងនេះកបោតអេសិកនិងបាសិតម៉ូណូមៀគឺជាអឺម៉ូណូមៀម៉ូណូមៀគឺជាម៉ូលេគុលតូចតូចអឺប៉ូលីមៀប៉ូលីមៀគឺជា មូលគាដែលកើតដែលសំឡើងពីម៉ូណូមៀអើយណាខុសអស់ហ្នឹងបាទអី macro molecule macro molecule គឺជាអើយម៉ូលេគុលដែលកើតចេញពីម៉ូណូមៀច្រើនពីរាប់រយទៅរាប់ពាន់អើយទឹកមានសារៈសំខាន់ណាស់នៅនៅក្នុងសាររាងកាយវាមាន65%នៃទម្ងន់ខ្លួនមនុស្សសមាធិ សរីរាង្គសមាធិសរីរាង្គគឺជាសមាធិដែលសំឡើងពីកាបោនអ៊ីដ្រូសែនអុកស៊ីសែនអសរសមាធិសរីរាង្គសំខាន់សំខាន់នៅក្នុងសារពាង្គកាយមានអឺអឺ closet limit protein អឺ nucleic អឺគេរៀន Closet អឺឈប់ Closet Closet គឺជាសមាធិសរីរាង្គដែលសំណាក់ពីកាបតអ៊ីដ្រូសែនអូសសែនហើយវាមានអឺមានសមាធិមួយពីមួយអឺ Closet មានមាន Closet មានឈ្មោះថាអឺស្កងងាយអឺឬអឺ monosaccharid អឺ liquid liquid គឺជាសមាធាតុដែលគឺជាសមាធាតុសរីរាង្គដែលសង់ឡើងអឺពីអាតូមមីត្រូសែនអូស៊ីសែនដែរប៉ុន្តែវាខុសពីអឺក្លូស៊ីតដោយសារតែវាមានអឺអឺអឺអ៊ីត្រូសែនច្រើនអឺសារៈសំខាន់របស់ទឹកសារៈសំខាន់របស់ទឹកមានអឺអឺ ជួយបង្ការទឹកមាត់អើយការពារជីវការឆ្អឹងខ្នងអើយជួយក្នុងអើយជួយក្នុងការបញ្ចេញកាកសំណល់អើយជួយក្នុងការបញ្ចេញកាកសំណល់អើយ អើយអើយជួយក្នុងជួយក្នុងការតលិមួអើយអើយអឺជួយក្នុងការងាយហាជួយក្នុងការសរុបយកសារធាតុចិញ្ចឹមអើយបង្កើនហាមពលប្រឆាំងនឹងជំងឺអើយជួយក្នុងជួយជាមួយនឹងអឺ ជួយអឺអឺជួយអឺក្នុងការធ្វើឲ្យចរន្តឈាមធ្វើដំណើរបានល្អអឺអឺធ្វើសើធ្វើឲ្យស្បែកភ្លឺថ្លាអឺធ្វើអារម្មណ៍អឺស្រស់ស្រាយអឺអឺការពារការកុំបាច់ជីវិតទឹក យប្រូទីនប្រូទីនគឺជាសមាសធាតុសរីរាង្គដែលសំឡាងពីកំបោរនីត្រូសែននិងសរសែនអាសូតប្រូទីនមានទុននីតិក្នុងទុននីតិក្នុងក្នុងការបង្កើតទម្រង់កោសិកាបង្កើតទម្រង់កោសិកា ជួយជួសចូលការស្ការចាស់ចាស់អើយជួយក្នុងការកន្ត្រាក់អើយផ្ដល់ភាពសាន់ផ្ដល់ភាពសាន់និងនឹងជួយជាមួយនឹងប្រតិកម្មគីមីផ្សេងផ្សេងអើយប្រៀបធៀបរវាងអើយខ្លាញ់ឆ្អែតនិងនឹងលីពីតខ្លាញ់ឆ្អែតនិងខ្លាញ់ឆ្អែតអើយ មានមានសមាធិអ៊ីត្រូសែនគ្រប់គ្រាន់មានអ៊ីត្រូសែនមិនគ្រប់គ្រាន់ហើយកកជានិចមិនកកបង្កជំងឺមិនបង្កជំងឺអឺលីកអឺអាស៊ីតខ្លាញ់ឆ្អែតអាស៊ីតវត្តលឺពេកអាស៊ីតខ្លាញ់ឆ្អែតគឺជាអាស៊ីតដែលមានអ៊ីត្រូសែនគ្រប់គ្រាន់អាស៊ីតខ្លាញ់ឆ្អែតគឺជាអាស៊ីតដែលមានអឺដែលមានដែលកើតចេញពីលីពីតនឹងឆ្អែតអឺតែជា ទៀតប្រូតេអឺប្រូតេមានអត់ដឹងទេខ្ញុំអត់ចាំហ្នឹងទៅណាសោះអូនចូលទៅមកទឹកមុនបានហើយមកអាជីអូទៅចាំរៃព្រោះទឹកខ្ញុំមកខ្ញុំអត់មានហ្នឹងធីរិតកុនតាលោកតែទឹកចោលខ្ញុំទៅ Sao là sân 1 không? Sân 1 là sân 1 Sân tục óc và bán hỏi là trang Mở Ok, cho mặt tay ចង់គួចង់ចូលខ្លាចទីមើលសាំនេះចង់ខ្លាចលោកទៅធ្វើទៀតតាចាដាមួយពីរបីសមាសធាតុអសរីរាង្គជាសមាសធាតុដែលមិនទុកធាតុកបោសទេលើកលែងតែកបោសពីអុកស៊ីតសមាសធាតុអសរីរាង្គសំខាន់សំខាន់ដែលយើងតែជួបប្រទះនៅក្នុងសារពាង្គកាយមានទឹកអំបិលកានិកកបោសពីអុកស៊ីតបាសអាស៊ីត ម៉ូណូមែរគឺជាម៉ូលេគុលតូចៗដែលបង្កើតបានជាម៉ូលេគុលធំប៉ូលីមែរគឺជាម៉ូលេគុលធំៗដែលបង្កើតបានជាដែលបង្កើតបានពីម៉ូណូមែរអើយម៉ាក្រូម៉ូលេគុលកើតឡើងនៅពេលម៉ូណូមែរអើយកើតឡើងពីរាប់រយដល់រាប់ពាន់អើយទឹកមានសារៈសំខាន់ណាស់នៅក្នុងសារពាង្គកាយវាមាន65%នៃចំនួនគ្រួមនុស្សអើយសមាសធាតុសរីរាង្គជាសមាសធាតុដែលសំឡើងពីភាពកបោតអើយវាវាបង្កឡើង វាបង្កឡើងពីអុកស៊ីអឺកាបូនអ៊ីដូសែនអុកស៊ីសែននិងអាសូតអឺវាអឺវាមាន65អឺវាមាន96%នៃម៉ាស់ស្ងួតអឺនៃទម្ងន់ម៉ាស់ស្ងួតអឺក្លូស៊ីតជាសមាសធាតុជាសមាសធាតុសរីរាង្គដែលសង់ឡើងពីកាបូនអ៊ីដូសែនអុកស៊ីសែនអឺដែលមានសមាមាត្រ1 2 1អឺក្លូស៊ីត ស្ករងាយស្ករងាយមានឈ្មោះថាអឺ monosaccharid អឺស្ករងាយមានផ្លូវកោសអឺផ្លូវតោះកាឡាតោះស្ករងាយទាំង3នេះមានរូបមន្តដូចគ្នាគឺអឺ46 52 O6 liquid ជាសមាសធាតុសរីរាង្គដែលផ្សំឡើងពី